គ្រប់យ៉ាងសុទ្ធតែតាមហេតុវានៅតែឲ្យយើង ចម្រើនបញ្ញាឲ្យឃើញទៅដល់ហេតុរបស់វាប៉ុណ្ណោះឧទាហរណ៍ដូចនាងបដាចាចឹងបដាចាមិនស្លាប់មួយទេមែនទេបដាចាតែមួយយប់មួយថ្ងៃទេអស់ប្តីកូន2ឪពុកម្ដាយបងប្រុសម្នាក់ទៀតហើយរលំផ្ទះអស់ទៀតខ្យល់ព្យុះពេលភ្លៀង រឿងហ្នឹងញាតិញោមស្ដាប់ដឹងគ្រប់គ្នារឿងនេះពេលអ្នកមានទុកថ្មមិនគួរយកមកនិយាយទេក៏ប៉ុន្តែ អ្នកស្ដាប់រឿងនឹងឬក៏អ្នកសំដែងរឿងនឹងភាកច្រើនសំដែងឲ្យពីរោះមែនទេយើងកុំស្ដាប់គ្រាន់តែពីពីរោះវាជារូបមន្តមួយដើម្បីដោះស្រាយបញ្បញ្ហា បានវាមានប្រយោជន៍ពេលដែលនាងចង់ត្រឡប់ទៅផ្ទះវិញព្រោះនាងបដាចារត់តាមរត់តាមអី ហ្នឹងហើយចៅមាននប់ហ្នឹងគេហៅស្អីមាននប់ហ្នឹងមាននប់ហ្នឹងមនុស្សកលោះគឺអ្នកបំរើនៅក្នុងផ្ទះហ្នឹងអឺចឹងមិនថាពីសាច់កងានជួងថាស៊ីបានណាហ្នឹងហ៎អើគីគក់ទេហ្នឹងហើយគីគក់កុំចង់ស៊ីសាច់កងានអីចឹងស៊ីបានស៊ីបានស៊ីបានអត់អស់ថ្លៃទៀតមើលដូចមាននប់ហ្នឹងអត់មានអស់ថ្លៃឲ្យមរៀល នាងនឹងរត់តាមគេជាមើលតែនិយាយពីទុកហេតុអីបានជានាងទុកខ្លាំងម៉េះដល់ពេលប្រសូតបុតទី1រត់មកម្ដងហើយប៉ុន្តែប្តីមកតន់ទៅទៅវិញ ទី2ថាមកកើតកូននៅផ្ទះម៉ែនឹងទៀតប៉ុន្តែមកមិនមិនតន់ដល់ក៏កើតកូនតាមផ្លូវហ្នឹងអឺហើយគប់ជួនក៏ភ្លៀងប្តីទៅរកកាប់អស់ឬក៏ឲ្យភ្លៀងមកយកទល់ភ្លឺញញឹមគិតមើលហើយកូនខ្ចីធម្មតាត្រូវត្រូវគេថ្នាក់ធ្នមហ្នឹងមែនទេ ព្រឹកឡើង3កូនម្ខាងដឹកដៃកូនម្ខាងទៅរកប្តីប្តីឡើងសបោឃីវបាត់មួយមួយយកកូនឆ្លងស្ទឹងព្រោះភ្លៀងយប់មិញខ្លាំងប្រានគេចង្អុលទៅផ្សែងដែលកំពុងតែហុយនឹងគឺជាផ្សែងចឹងអស់3ទៀត3បង3 6ពេលហ្នឹងញាតិដាក់ទោសខ្លួនឯងមិនមែនតែរឿងហ្នឹងឯងដាក់ទោសថាភ្លៀងយប់មិញខ្លួនឯងណា ឈឺចិត្តរឿងវិនិច្ឆ័យនោះវាវិនិច្ឆ័យហើយប៉ុន្តែអានឹងវាជាជារឿងមួយប៉ុន្តែនាងគិតទៅដល់ថាកំហុសរបស់អញនឹងឯងដែលមាន បាបកម្មរត់មិនប្រាប់ម៉ែឪចឹងនាងឈឺចិត្តទៅឈឺចិត្តទៅរហូតដល់បាត់បង់ស្មាស្មារតីរហូតដល់ហៅថាវិកលចរិតឈឺសភាពពិតពេលហ្នឹងញាតិញោមពិចារណាមើលរាងកាយរបស់នាងមានឈឺឯងរាងកាយរបស់នាងមានឈឺឯង នៅស្អាតចេះមែនទេប៉ុន្តែឈឺចិត្តខ្លាំងឯងបណ្ដាទុកពីរយ៉ាងណាញាតិញោមផ្លូវកាយនិងផ្លូវចិត្តទុកទាំងពីរយ៉ាងមាន តែ ផ្លូវចិត្តទេដែលខ្លាំងទុកផ្លូវចិត្តខ្លាំងណាទុកផ្លូវកាយបើតែជំងឺតម្កាត់អីធម្មតាអានឹងវាឈឺស្កាត់ខ្លាំងឬក៏ស្លាប់អីចឹងទៅប៉ុន្តែ ចំណែកទុកផ្លូវចិត្តវិញអាចនាំឲ្យកើតទុកម្នាក់ឯងឬក៏អាចនាំឲ្យអ្នកដទៃកើតកើតទុកដោយកាលនៅស្រុកបារាំង បរោះម្នាក់ហ្នឹងត្រូវសង្សារបាយចិត្តហើយគាត់ជាជាអ្នកបើកបើកយន្តហោះដល់ឈឺចិត្តនឹងគេ សុំត្រូវវិញគេមិនត្រូវគាត់ក៏និយាយថាខ្ញុំនឹងធ្វើឲ្យពិភពលោក ស្គាល់ខ្ញុំស្គាល់ស្មានធ្វើអីល្អនឹងអីបើកយន្តហោះទៅបុកភ្នំស្លាប់អស់200នាក់បញ្ហាផ្លូវចិត្តធំហ៎ធំណាស់មនុស្សចង់ច្បាំងគ្នា ចង់បាញ់អាវុធបរមាណូគឺសិស្សមនុស្សឈួតតែសិតតែបញ្ហាផ្លូវចិត្តចង់ពង្អួតសាច់ដុំគ្នា មិនគិតពីសេចក្តីទុក្ខរបស់អ្នកដទៃឥឡូវបែរមកនាងនាងបដាចាវិញរហូតឈួតដើរលេងដឹងអីក្មេងៗគប់ដុំដីលបូតសពុតសបូតអាវអស់ដើរទៅជួបព្រះសម្មាសម្ពុទ្ធនៅវត្តនឹងឧបនិស្ស័យញាតិញោមណាឧបនិស្ស័យជាមួយព្រះអង្គដើរទៅណាមទៅក៏ទៅដល់ព្រះអង្គទៅឧបនិស្ស័យល្អណាស់បានទៅជួបហ្នឹង បើបច្ច័យមិនល្អទៅជួបមនុស្សអាក្រក់ណាចាប់ធ្វើបាបទៅអានឹងយើងនឹកមិនដល់ទេប៉ុន្តែឥឡូវយើងមើលវិធីសាស្ត្រដែលព្រះសម្មាសម្ពុទ្ធជួយសត្វលោកវិញតើព្រះអង្គជួយមិនជួយឲ្យប្តីរស់វិញឬជួយឲ្យកូនរស់វិញឬជួយឲ្យម៉ែឪមកវិញឬជួយឲ្យបានផ្ទះវិញឬ No ប៉ុន្តែព្រះអង្គជួយឲ្យមនុស្សនឹងមានភាពរឹងមាំ ដោយការទទួលស្គាល់ការពិតនៅក្នុងជីជីវិតនៅពេលដែលនាងដើរចូលទៅនរលគោកដើរទៅអ្នកអ្នកស្ដាប់ធម៌គេអត់ចង់ឲ្យចូលទៅ បានព្រះអង្គហាមថា កុំហាមនាងឡើយឲ្យនាងចូលមកព្រះអង្គអនុគ្រោះណាស់នាងអត់ដឹងខ្លួនព្រះអង្គហៅហ្មងមនាលបដាចារាតាំងពីនាងបាត់បង់ស្មារតីមកគ្មានអ្នកណាដែលស្គាល់ឈ្មោះនាងទេ ដល់ព្រះអង្គហៅចំឈ្មោះដោយបតីមេត្តាណាហៅពាក្យដោយពីរោះដោយបតីមេត្តានាងភ្ញាក់ខ្លួនព្រឹតណាហៅអញឃើញទេនឹកឃើញឈ្មោះខ្លួនឯងជាណោណណាហៅដើម្បីដាស់សតិឡើងវិញនឹកមើលខ្លួនឯងអាក្រាតកាយក៏ទម្លាក់អង្គុយទៅ បរោះម្នាក់ក៏បោះកសែងឲ្យនាងយកមរំខ្លួនក៏លូនទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធថាសូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះអង្គផងព្រោះ ខ្ញុំព្រះអង្គអស់ហើយញាតអស់ហើយឥឡូវនេះ មានតែព្រះអង្គទេ ជាទីពឹងរបស់ខ្ញុំព្រះអង្គបានព្រះដ៏មានភាពព្រះអង្គត្រាស់ថា មនាលបដាចារាត្រូវហើយ នាងមិនអាចទៅរកអ្នកណាជាទីពឹងក្រៅពីតថាគតមែនមាន តែតថាគតប៉ុណ្ណោះជាទីពឹងរបស់នាងរបៀបនិយាយឲ្យនាងមាន ទីពឹងនៅក្នុង នៅក្នុងចិត្តឃើញទេសំខាន់ណាស់ អារម្មណ៍អាត្មាក៏មិនស្រួលញាតិញោមស្ដាប់ក៏មិនស្រួលធ្វើលើមាត់ប៉ុណ្ណឹងមេក្រូចឹងមកប្រកាន់មិនប្រកាន់ទេចង់ស្រួលស្រួលដើម្បីឲ្យបានប្រយោជន៍ទាំងអស់គ្នាព្រោះញាតិញោមខ្លះធ្វើមុខមហយមហយទៅមកពីចកាលះបង់ពេលវេលាថាមកស្ដាប់ធម៌មែនទេ បើយើងនៅផ្ទះក៏យើងអាចបោសសម្អាតផ្ទះបានមកជ្រុងណាមួយឲ្យវាបានប្រយោជន៍ហើយដល់យើងមកអង្គុយស្ដាប់អត់បានការងារហ្នឹងគិតថាវាមានប្រយោជន៍បើធ្វើឲ្យរឿងអត់ប្រយោជន៍ទៅវិញស្ដាប់វាអត់បានណាអឺហើយញោមដែលគាត់និមន្តអាត្មាមកក៏គាត់ចំណាយយន្តហោះអស់លុយមកកកោបមិនអស់លុយអាត្មាទេអស់លុយអ្នកមុនអញ្ចឹងបានថា បានជាមកហើយនឹងចង់និយាយឲ្យ បានប្រយោជន៍ឥឡូវបដាចាអ្មិចក៏យើងចេះតែនិយាយពីបដាចាថាវាជារូបមន្តមួយឲ្យឃើញថា របៀបដែលព្រះ សម្មាសម្ពុទ្ធជួយសត្វលោកយើងរាល់ថ្ងៃយើង មានបញ្ហាទុក្ខសោកក្នុងជីវិត យើងមិនសូវបានរោគដំណោះស្រាយទេយើងចង់ឲ្យតែធ្វើម៉េចឲ្យវាបាត់ទុក្ខត្មង វានៅទៅរួចបើជំងឺ ផ្លូវកាយអានឹងយើងយកពេទ្យគេពិនិត្យឲ្យគេចាក់ថ្នាំទៅអាចបាត់ប៉ុន្តែបើជំងឺវាកើតនឹងចិត្តគឺត្រូវឲ្យអាហារផ្លូវចិត្តធ្វើម៉េចឲ្យចិត្តយល់បានចិត្តនឹងអាច release ដោយខ្លួនឯងចិត្តនឹងអាចរើបំរាស់ដោយខ្លួនដោយខ្លួនឯងមិនអាចដណាមកសូត្រផ្លុំយ៉ាងម៉េចឲ្យយើងបាត់ទុកបានទេបុទ្ធា never force someone to change without explanation ពុទ្ធមិនដែលបង្ខំនរណាម្នាក់ជំរុញនរណាម្នាក់ឲ្យផ្លាស់ប្ដូរដោយមិនពន្យល់នោះទេបើមនុស្សនឹងមិនមានឧបនិស្ស័យស្ដាប់ព្រះអង្គឲ្យយល់ហើយពុទ្ធក៏មិនអាចផ្លាស់ប្ដូរមនុស្សនឹងបានឧទាហរណ៍ទេវទត្តនៅជាមួយព្រះអង្គតាប៉ុន្តែបើទេវទត្តមិនបើកចិត្តស្ដាប់ព្រះអង្គដើម្បីឲ្យយល់ដោយខ្លួនឯងទេ ទេវទត្តកែប្រែអត់បានទេ ឃើញទេប៉ុន្តែនាងបដាចាយើងមើលទុករបស់នាងមើលព្រះអង្គថានាងពិតជាមាន តែ តថាគតជាទីពឹងមែនប៉ុន្តែមិនមែនដូចយើងពឹងឲ្យគេជួយយ៉ាងម៉េចនោះទេ ការនិយាយបែបនេះគ្រាន់តែឲ្យនាងមាន ក្តីសង្ឃឹមរួចទៅនាងរៀបរាប់ព្រះអង្គហើយ យប់មិញនឹងភ្លៀងចេញចេញចេញរៀបរាប់ របៀបអ្នកមានទុកយើងដឹងហើយថាវាបោបាច់យ៉ាងម៉េចយើងមិនតន់ជួបយើងមិនយល់ទេដូចគាត់ជួបទុកគាត់យល់យ៉ាងម៉េចនៅក្នុងចិត្តហ្នឹងនៅពេលនិយាយពីការស្លាប់ប្តីស្លាប់អីរហូតចឹងមក បានព្រះសម្មាសម្ពុទ្ធព្រះអង្គថាអលੰងអលੰងមានន័យថាបានហើយប៉ុណ្ណឹងចោះរឿងរបស់នាងតថាគតដឹងហើយថានាងកើតទុកប៉ុន្តែ ណាប៉ុន្តែនាង ទឹកភ្នែករបស់នាងដែលសម្រក់ក្នុងពេលប្រមាណថ្ងៃកន្លងមកនេះ បើប្រៀបនឹងសេចក្តីទុក្ខដែលនាងឆ្លងកាត់នៅក្នុងសង្សារវដ្ត មិនដល់នៅការប្រៀបទេ ព្រោះទឹកភ្នែកដែលនាងធ្លាប់សម្រក់ពីព្រោះញាតជាទីស្រឡាញ់មួយជាតិបន្តិចមួយជាតិបន្តិច មួយជាតិបន្តិចក្នុងសង្សារវដ្តអឺចង់បញ្ជាក់ឡើងវិញថា នៅ ពេលដែលមនុស្សមានទុក្ខទៅជួបព្រះសម្មាសម្ពុទ្ធនឹងតើព្រះអង្គប្រើវិធីអីដើម្បីជួយមនុស្សនៅពេលនឹងគឺព្រះអង្គជាពេទ្យចិត្តសាស្ត្រតែម្ដងគូសពថ្ងៃនៅអូស្ត្រាលីនេះក៏គេមាន ពេទ្យចិត្តសាស្ត្រដែរមែនណាហ្នឹងហើយប៉ុន្តែយើងរាល់ថ្ងៃយើងអត់បានយល់ថាព្រះអង្គជាមហាពេទ្យ យើងទៅទៅជួបព្រះអង្គទុកព្រះអង្គជាអ្នកតាទៅវិញមែនណាអ្មេចបានថាមកថាទុកព្រះអង្គជាអ្នកតាទៅបន់ព្រះអង្គសុំហ្មងហ្នឹងព្រះអង្គពន្យល់តទៅទៀតថាមនាលបដាចាការដែលនាងកើតទុកនេះ មិនមែនព្រោះបាត់បង់របស់ទាំងអស់នោះទេ ព្រោះតែនាងសង្ឃឹមនៅក្នុងរបស់ទាំងអស់នឹងមែនទេ អ្នកមកចូលរួមរបស់យើងទុកមិនស្មើខ្លួនយើងទេទោះបីគេនិយាយថាមកចូលរួមមរណៈទុកប៉ុន្តែអ្នកមកចូលរួមទាំងអស់នេះការទុកព្រោះគាត់ស្លាប់មិនស្មើប្រពន្ធគាត់ទេមែនឬមែនជីវិតនឹងបាត់ដូចគ្នាជីវិតនឹងឈ្មោះនឹងមនុស្សនឹងយើងស្គាល់ដូចគ្នាប៉ុន្តែការស្ដាយរបស់យើងមានកម្រិតអញ អ្នកដែលស្ដាយគាត់ជាងគេគឺអ្នកដែលស្រឡាញ់គាត់ជាងគេគឺអ្នកដែលត្រូវការគាត់ជាងគេគឺជាអ្នកដែលស្ដាយគាត់ជាងគេញាតមិត្តបន្តបន្តមកអ្នកណាស្រឡាញ់គាត់ស្មោះត្រង់នឹងគាត់ជាងគេនឹងក៏បន្តពីអ្នកដែលនៅចិត្តជាងគេអ្នកស្គាល់ឆ្ងាយបន្តិចកើតទុកបន្តិចអ្នកខិនស្គាល់ប្រហើប្រហើលឺហើយក៏ធម្មតាអ្នកអត់ស្គាល់អត់ដឹងរឿងអត់កើតទុកអី អញ្ចឹងធាតពិតការស្លាប់របស់សត្វលោកយើងគឺជារឿងធម្មតាទេ តែរឿងមិនធម្មតាគឺការស្រឡាញ់របស់យើង ការជាប់ជំពាក់របស់យើងការសង្ឃឹមរបស់យើងទេយល់ទេការពិតវានៅតែនឹងប៉ុន្តែមិនមែននិយាយអញ្ចឹងឯងយើងកាត់ផឹងហ្មងអត់ឲ្យយល់សិនឲ្យយល់ថារឿងហ្នឹងវាមានមេស្រូបរបស់វានៅក្នុងចិត្តរបស់យើង បើទំនាញនៃការត្រូវការទំនាញនៃការស្រឡាញ់ច្រើនប៉ុណ្ណាសេចក្តីទុក្ខក៏ច្រើនប៉ុណ្ប៉ុណ្ណោះដែរឃើញណាអញ្ចឹងបានព្រះអង្គសម្ដែង ជាមួយនាងបដាចារាថា តាមពិតរបស់ទាំងអស់ហ្នឹងវាត្រូវតែទៅវិញទេវាគ្រាន់តែមុនហើយនឹងក្រោយ តែដែលនាងកើតទុក្ខខ្លាំងមិនមែនរបស់នោះទៅទេគឺការជាប់ចម្ពាក់របស់យើង យើងស្រឡាញ់ខ្លាំងបានព្រះអង្គបន្តទៅទៀតថា មនាលបដាចារាមនុស្សសត្វទាំងអស់នៅក្នុងលោកនេះ នៅពេលដែលមច្ជរាជមកដល់ហើយ កូនទាំងឡាយក្តីញាតទាំងឡាយក្តីมันអាចជាទីពឹងបានទេយើងហ្នឹងនៅពេលដែលយើងនៅ ក្នុងកណ្ដាប់មាត់មច្ចរាជទោះបីថាមានស្អីនៅខាងក្រៅហ្នឹងមកជាទីពឹងមិនបានទេ ដូច្នេះកូនក្តីប្តីក្តីញាតទាំងឡាយក្តីទោះបី ជាមាតក៏ដូចជាអត់ដែរពីព្រោះអីហាមមិនឲ្យស្លាប់មិនបានយើងមើលសំបីតែមនុស្សអ្នក មានយ៉ាងណាក៏ដោយវាមកមកបន្លំអារម្មណ៍របស់យើងបន្លំចិត្តរបស់យើងឃើញតែគេនោះវាក្រន់បើឃើញតែគេនោះវាហឺហាថាអត់ទេ អ្នកទាំងអស់គ្នានឹងនៅក្នុងគំនាបនៃសេចក្តីទុកដូចគ្នាទាំងអស់អញ្ចឹងបានអាត្មាលះបង់អាការចំណែនគេឃើញគេមាននេះមាននោះបានណាដោយសារអីដោយសារយល់ធម៌នឹងហ្មងញាតិញោមដោយសារអីដោយសារនៅពេលដែលអាត្មាឃើញសត្វលោកទាំងអស់មនុស្សយើងទាំងអស់គឺនៅក្នុងសេចក្តីទុកដូចគ្នាតិចថាអ្នកមាននឹងសុខជាងអាត្មាអត់ទេអត់ទេ ពាក្យថាមានមានរបស់យើងណាគឺមានទុកនឹងឯងមានអីទុកនឹងឧទាហរណ៍ថាអាត្មាអត់មានចកានឹងទេអាត្មាអត់មានទេណាអាត្មាអត់មានការទុកព្រោះចកានឹងតែញោមមានចកានឹងញោមព្រួយរឿងចកានឹងមែនអត់មែនអត់មែនមានមានទៅអាត្មាមានថាអីប៉ុន្តែមានអីខ្វល់នឹងប៉ុន្តែមិនមែនថាអញ្ចឹងអញ្ចឹងឈប់ធ្វើទៅឯងកុំយល់អញ្ចឹង ចិញ្ចឹមជីវិតត្រូវតែធ្វើប៉ិនសំខាន់ថាញាតិញោមឲ្យតែមានមានដោយការអាកបកម្មរបស់យើងថាអញមានអីអញមានអីហ្នឹងអាមាន ស្អីមួយគិតអានឹងតិចមានស្អីមួយគិតនឹងវិញច្រើនបន្តិចឃើញអ្នកមានធំធំច្រើនតែងាលទេវាគិតច្រើនណាអស់សក់ទៅឥឡូវយើងបោកប៉ាន់មើលការញោមនៅ ខ្លួនមួយញាតិញោមគិតប៉ុណ្ណា មានជាមួយប្តីគិតប៉ុណ្ណាមានកូនទៀតគិតប៉ុណ្ណាអាមានមានហ្នឹងឯងពាក្យដែលថាយើងមានមានមានមានមានដែលមនុស្សចង់តែមានហ្នឹងគឺមានអាទុកហ្នឹងឯងប៉ុន្តែសត្វលោកជាតដើរប្រច្រាស់ជាមួយការពិតការពិតណាការពិតថាហួងហែងរបស់ណាវានាំឲ្យកើតទុករបស់ហ្នឹងអានឹងធោពិតហ្នឹងអញ្ចឹងប៉ុន្តែសត្វលោកមិនមែនមកស្ដាប់ហ្នឹងឲ្យយល់ទេណាពួកវាដើរទៅរកតែហ្នឹងមែនអត់ ទៅរស់ដល់ហ្នឹងអញ្ចឹងបានពធัวហ្នឹងមានតាមកម្រិតមានតាមដែនថាចិញ្ចឹមជីវិតយើងត្រូវធ្វើអីធ្វើអីឲ្យស្របតាមធัวឲ្យនៅក្នុងក្របខ័ណ្ឌយើងចង់បានចង់ចុះឲ្យវានៅក្នុងក្របខ័ណ្ឌអាហ្នឹងគាត់ថានៅក្នុងក្របខ័ណ្ឌគាត់ថាឲ្យត្រូវហ្មងអត់ត្រូវទេណាបំរើតែកិលេសខ្លួនឯងតិចងាប់បាត់អស់ស្លាប់បាត់អស់ហើយទាំងអស់គ្នាហ្នឹងចឹងបានឥឡូវយើងពិចារណាពាក្យថាមានមានណា បើគេឲ្យពរថាសូមឲ្យញាតិញោមរស់ស៊ីមាន បាននិយាយថាពីអមែនទេសូមឲ្យមាននេះសូមឲ្យមាននេះនិយាយថាពីអថាអាមានហ្នឹងឯងមានទុកហ្នឹងណាថាអត់ក៏ទុកដែរប៉ុន្តែនិយាយថាពីយើង ពីយើងគិតថាទៅមានហ្នឹងឯងវារួចទុកប៉ុន្តែរបស់ទាំងអស់ព្រះអង្គឲ្យប្រើក្នុងនាមអីគឺនៅក្នុងក្របខ័ណ្ឌនៃតម្រូវការនៃការត្រូវការអានឹងមានចោះមានចោះ ប៉ុន្តែមាន នៅក្នុងតម្រូវការថាយើងចាំបាច់ធ្វើនេះយើងចាំបាច់ធ្វើនោះត្រូវការនេះត្រូវការនោះវានៅក្នុង តម្រូវការទេមិនមែនរឿងប្អួតគ្នានេះយល់ទេឧទាហរណ៍ថាឥឡូវស្ពានស្ទឹងកាត់មួយហ្នឹងយើងឆ្លងទូកពិបាកអញ្ចឹងរដ្ឋាភិបាលត្រូវធ្វើស្ពានអញ្ចឹងធ្វើស្ពានហ្នឹងដើម្បីពង្អួត ឬក៏ដើម្បី សម្រួលដំណើរ អញ្ចឹងប្រយោជន៍របស់វាត្រឹមសម្រួលដំណើរទេវ៉ែនតាអាមាពាក្យនេះគឺដើម្បីមើលញាតិញោមឲ្យស្គាល់បើអាត្មាដោះវិញមកមើលមិនស្គាល់ទេនិយាយត្រង់ប៉ុន្តែដែលលើសពីតម្រូវការគឺពាក្យឲ្យសង្ហាអានឹងលើសតម្រូវការយល់ទេយល់អាត្មានិយាយរបស់ប្រើដូចគ្នាប៉ុន្តែបើយើង ប្រើ នៅក្នុង តម្រូវការដែលយើងប្រើ ប្រើទៅថ្លៃប៉ុណ្ណា ប្រើទៅ មិនគិតថាថ្លៃថាថោកធ្វើម៉េចថាឲ្យវាស្រួលក្នុងការប្រើអានឹងមានន័យតែប្រើនៅក្នុងសតិស្មារតីដែលព្រះសម្មាសម្ពុទ្ធប្រាប់ភិក្ខុទាំងឡាយឲ្យប្រើប្រាស់របស់នឹងគឺនៅក្នុងលក្ខណៈពិចារណាបច្ច័យ4មានបាយទឹកនំចំណីស្បង់ចវោអីហ្នឹងណាណាហើយដល់ទៅប្រើមិននៅក្នុងតម្រូវការសំបីទៅលោកសង្ឃក៏ឆ្លោះគ្នា ដែរញាតញោមច្រើនជាងបានលៀបច្រើនជាងតដើមគ្នាធ្វើសទ្ធាចអាហ្នឹងឃើញសើអត់នៅក្នុងតម្រូវការមែនទេយល់ទេ ហ្នឹងហើយព្រះអង្គឲ្យត្រឹមបច្ច័យ4សោះឯងក៏ដើមសក្កិគ្នាឃើញអត់នឹងឯងដែលថាវង្វេងនៅក្នុងរបស់ទាំងអស់ហ្នឹងរបស់ហ្នឹងអាចមានគុណក៏អាចសម្លាប់ដែរលៀបសការៈអីទាំងអស់ហ្នឹងណាព្រះអង្គសម្ដែងថាម៉េចសេះអសដរស្លាប់ដោយសារពេលវាកើតកូនមេសេះអសដរជែកក៏ស្លាប់ពេលវាផ្លែដែរផ្លែហើយងាប់ឯអាដើមហ្នឹងដើមបបោះស្លាប់ពេលវាផ្កាដើមរស័យតែចេញផ្កាវាងាប់បុគ្គលពៀលតែមានលៀប សវឹងនិងលៀបងាប់ដែរងាប់ស្លាប់ស្លាប់ចិត្តស្លាប់គំនិតស្លាប់គុណធម៌យកខ្លួនឯងយកទៅបម្រើធ្វើម៉េចឲ្យតបានបាត់បង់នៅឧត្តមគតិរបស់ខ្លួនហ្នឹងស្លាប់ទៅនឹងហ្មងអាហ្នឹងឈ្មោះថាស្លាប់ទាំងរស់ស្អុយទាំងស្រស់អញ្ចឹងដូចញោមថាតិចនិយាយនិយាយអត់ឲ្យមានមិនថាពុទ្ធឯណាថាមិនឲ្យមានគ្រាន់តែឲ្យយើងគំនៅក្នុងអំណាចនៃការលោភលន់ការជាប់ជំពាក់ ប្រើជាអិសរៈណាប្រើរបស់ជាអិសរៈចឹងបានការបរិភោគមានអិណបរិភោគមានទាយជ្ជៈបរិភោគហើយនឹងអឺសាមីបរិភោគអិណបរិភោគបរិភោគជាពាក្យបំណុល បរិភោគជាពាក្យបំណុលនិយាយដោយធោគឺបំណុលកិលេសមានរបស់ស្អីនិយាយថាវាជាប់ស្អិតតែរឿងហ្នឹង ប្រើបដើកើតកិលេសបដើឃើញវាសំកិលេសបដើទៀតឃើញវាឡើងថ្លៃការហ្នឹងហើយប៉ុន្តែគេយកមកនិយាយរាល់ថ្ងៃតែរឿងលោកឆាន់បាយមិនចានណាជាពាក់គេអីទៅប៉ុណ្ណឹងវាមិនត្រូវដល់ចំណុចទេត្រូវដល់ចំណុចអារបស់ដែលយើងប្រើប្រាស់ដើម្បីតម្រូវការសោះយើងបង្កើនកិលេស attachment ហ្នឹងវាទៅជាប់ជាមួយនឹងរបស់ហ្នឹងវាកើតកិលេសបន្តទៀតឡើងថ្លៃការអញ្ចឹងហើយដល់ទៅពាក្យថាទាយច្ចៈបរិភោគបរិភោគ ដែលជាមរតកមានន័យថារាល់ការប្រើប្រាស់បច្ច័យ4របស់ភិក្ខុសង្ឃលោកប្រើក្នុងនាមពិចារណា នៅក្នុងនៃពិចារណាហើយដល់ទៅសាមីបរិភោគអានឹងជាការបរិភោគរបស់ព្រះ អរិយបុគ្គលមានន័យថាគ្រប់របស់ទាំងអស់លោកមិនដែលនៅក្នុងអំណាចតណ្ហានេះ វិសាខាជាអរិយបុគ្គលតែជាសេដ្ឋីអញ្ចឹងធัวនឹងមិនហាមមិនឲ្យយើងមានទ្រព្យសម្បត្តិទេណា អ្នកដែលជាពុទ្ធបរិស័ទជារិយបុគ្គលមកកកោកជាសេដ្ឋីប៉ុន្តែជាសេដ្ឋីទាំងទូនាទីហើយជាអិសរៈក្នុងការបរិភោគមិនឲ្យទ្រព្យសម្បត្តិនឹងមកធ្វើឲ្យខ្លួនឯងវែងខួរដោយសារទ្រព្យសម្បត្តិនឹងទេ ប្រើប្រាស់ដោយល្អណាសម្រាប់មុខលបដឹងច្បាស់ណា សម្រាប់ធ្វើទៀនដឹងច្បាស់សម្រាប់ជួយអ្នកដតីដឹងច្បាស់ចឹងណាគោលការណ៍របស់លោកមិនមែនទៅប្រកួតប្រជែងរបស់អ្នកណាទេធ្វើការងារណាមានប្រយោជន៍សម្រាប់ខ្លួនឯងនិងប្រយោជន៍អ្នកដទៃ តីនឹងឯងដែលថាបរិភោគក្នុងលក្ខណៈជាម្ចាស់នៃទ្រព្យសម្បត្តិនឹងហើយលេចស្ដាប់ធូរយូរលះបងលះបងទៅវិញឈប់ស្លៀកអីទាំងអស់ហ្នឹងចប់ហើយមិនអញ្ចឹងទេមានអីមានទៅមានកូនមានទៅ មានចៅមានទៅប៉ុន្តែយើង ខ្លាចធូរចឹងហ្នឹងមិនហ៊ានស្ដាប់ធូរទេមិនហ៊ានឲ្យកូនស្ដាប់ធូរខ្លាចកូនលែងយកប្តីងាប់ហើយគ្រាន់តែមកស្ដាប់ម្ដងមកកែណាមិនយកប្តីបើលោកបួសមកភាសាពីរភាសា10ភាសានៅតែយកប្រពន្ធកើត ពេលសឹកទៅវិញនោះមានអស់ស្អីកុំឆោតពេកយល់ទេហ្នឹងហើយអរិយបុគ្គលលោកនៅតែមានប្តីប្រពន្ធធម្មតាមានមិនឲ្យមានស្អីណាហើយមនុស្សជាយល់ច្រឡំថាអ្នកខ្លះដល់ពេលសឹកទៅវិញចិញ្ចឹមកូនអត់កើតរត់ទៅបួសវិញគេថារត់ធ្វើតាមព្រះនេះមកអាងព្រះអាងកន្លែងខុសញាតិញោមពុទ្ធមិនមែនរត់ ព្រោះតែមិនចិញ្ចឹមគេទេណាយល់ច្បាស់ពពុទ្ធរត់ព្រោះឃើញទុកតែប្រពន្ធអត់មានខ្វះអីស៊ីលហេមលហាមទេណាស្ដាច់ណាខុសគ្នាហើយឯងនេះដល់តែចិញ្ចឹមគេអត់កើតពិបាកពេករត់ទៅបួសហើយធ្វើឯងធ្វើតាមព្រះមែនទេខុសគ្នាកុំមកអាងពពុទ្ធអញ្ចឹងពពុទ្ធរឿងផ្សេង ព្រះអង្គមានអ្នកបំរើពេញវាំងទ្រព្យសម្បត្តិប្រើអត់អស់ព្រះអង្គទៅព្រោះព្រះអង្គទៅចង់រកការពិតទីបំផុតមកនិយាយប្រាប់ប្រពន្ធវិញដដែលទេអានេះគ្រាន់តែឧទាហរណ៍ថា នៅក្នុងព្រៃនឹងយើងជាប់ទាំងអស់គ្នារកឯណាមិនឃើញអីណាមិនឃើញចេញទៅតែឯងទៅរកផ្លូវហើយឃើញមកប្រាប់វិញតែប៉ុណ្្នឹងហើយដល់តែយើងមិនយល់យើងទៅយកព្រះអង្គអ្នកខ្លះសឹកទៅអត់ចេះរកស៊ីបួសយូរហើយហ៎ទៅទៅពិបាកពេកបាក់ពេកបាក់ពេកអើយលះបងហើយទៅបួស លះបងស្អីខ្ជិលចំគេសោះហ្នឹងហ្នឹងរឿងផ្សេងគ្នាណាយើងកុំចេះតែយករឿងព្រះអង្គយកមកបង្អាប់ចឹងនោះព្រះអង្គរឿងព្រះអង្គអស្ចារ្យណារឿងដូចជាតម្រៃដែលដែលជាប់ពួរប្រប៉ិនកដៃឲ្យរើដាច់ចឹងណាពីព្រោះអីទ្រព្យសម្បត្តិក៏ជាចំណងតំណែងជាស្ដេចក៏ជាចំណងប្រពន្ធស្អាតក៏ជាចំណង ស្រីស្នំ16000នាក់ក៏ជាអូអានឹងចំណងធំណាស់ណារើដាច់ផឹងទៅហើយទៅថាព្រះអង្គអន់មិនឥឡូវយើងគិតមើលហើយមើលតាមើលមានតែមួយទៅបួមកើតផងយើងគិតចានណាកន្លែងហ្នឹងយើងគុំចិត្តទៅម៉ៃម៉ៃទៅតិចទៅអញដូចព្រះអង្គដែរមែនទេមែនអីខ្លះទៀតនោះ ចាស់បន្តិចទៅឲ្យប្តីបួសក៏ខ្ជិលហ៎ តានឹងវាយ៉ាប់ពេកអូមិនជាការលះបង់ទេអានឹងយើងយើងត្រូវស្ទាបមើលណាដំណើរចេញដូចគ្នាតែបើចិត្តគិតខុសគ្នាលទ្ធផលវាខុសគ្នាខុសគ្នានឹងមិនដូចគ្នាទេកុំអានឹងវាថាឲ្យស្មោះត្រង់ទេបើអ្នកនឹងគិតថាអូយខ្ញុំគ្មានលទ្ធភាពចិញ្ចឹមគេទៅបួសអានឹងស្មានគិតតែគ្រាន់បើបន្តិច តែបើនិយាយយកកលិបថាអញធ្វើដូចព្រះអានឹងអន់សុតហ្មង មនុស្សអត់ទទួលខុសត្រូវណាដូចអ្នកបួសខ្លះចឹងនិយាយបែកតិចដល់ពេលខ្លួនឯងចង់សឹកយកប្រពន្ធអូយមកពីឈឺបួសមិនបានខ្មោចនឹងនិយាយចង់នៅយកលុយទៀតតាមពិតចង់បានប្រពន្ធសោះហ្នឹងមិននិយាយឲ្យត្រង់មកមានណាថាអីនិយាយត្រង់ត្រង់មកពោះមិនបានទេឈឺ នៅតែនិយាយយកអាតែយកតែបន្តិចណាកុំអោយថាឯងវាអន់ហ្នឹងហើយកិលេសកិលេសហ្នឹងវាអញ្ចឹងមិនស្មោះត្រង់ខ្លួនឯងអញ្ចឹងស្អីតែស្មោះត្រង់ខ្លួនឯងមានន័យថាអីញាតិញោមអញ្ចឹងមកគេសួរអាត្មាថាអាត្មាហ្នឹងមិនបកគលមិនអាត្មាឆ្លើយខ្លួនឯងចាអាត្មាបធុជជនញុកហ្នឹងខ្លាចអីនឹងឆ្លើយណាបើវាមានពិតអញ្ចឹងមែនហ្នឹងអហើយទៅបុគ្គលដូចគុណហ្នឹងនៅមានតោសៈអត់ អាត្មាកាន់ឆ្លើយថាអាត្មាមានអរិយៈទេបើមិនមានអរិយៈវាមានក្នុងឯងហ្នឹងហើយកុំទៅឆ្ងល់ពេកគេសួរថាអាត្មាចេះស្រឡាញ់ស្រីដែរទេតែដាក់ប្រហែលម្បាក់ដែរណាអញ្ចឹងមានតែការសម្រួមទាំងឯងមែនអត់ហ្នឹងហើយអញ្ចឹងមកអាចារ្យវត្តអាថាវាមិនដែលលោកឯណាមិនចេះស្រឡាញ់ស្រីទេវ៉ៃវាគាត់ថាវិន័យហាមតែអើគាត់និយាយត្រូវចាំមកគេ ឲ្យប្រយ័ត្ននឹងឯងបើសិនជាលោកខណៈបួសមិនចេះស្រឡាញ់ស្រីព្រះអង្គមិនចាំបាច់សំដែងវិន័យហាមរឿងតាក់ទងមេតុក្រាមនោះទេយល់ទេហ្នឹងហើយឧទាហរណ៍ដូចអឺពេលព្រះអង្គចិត្តបរិណិព្វានអានន្តសួរព្រះអង្គថាមនាលអឺបបពុតព្រះអង្គដូចចម្រើន តើភិក្ខុកប3ប្រតិបត្តិដូចម្ដេចចំពោះមេតុក្រាមមេតុក្រាមមានន័យថា អ្នកដែលមានភេទដូចម៉ែគឺស្រីនឹងឯងតែត្រូវធ្វើម៉េចព្រះអង្គថាកុំមើលមុខកុំមើលមុខហ្នឹងហើយហើយអានន្តសួរដេញទៀតអិចយកបើជ្រុលបានមើលហើយព្រះអង្គថាកុំនិយាយរោអាហើយបានអនសួរដេញទៀតចុះបើជ្រុលជានិយាយរោហើយ ត្រូវតាំងសតិឲ្យមមបើបាននិយាយឲ្យត្រូវតាំងសតិឲ្យមមបានទេឥឡូវយើងស្ដាប់ពាក្យព្រះអង្គនឹងមើលតើព្រះអង្គសំដែងបែបហ្នឹងសំដែងដូចបើកប្រាប់យើង ថា ចិត្តលោកក៏ដូចតែចិត្តមនុស្សធម្មតាចឹងឯងបានព្រះអង្គដាក់អាហ្នឹងមកហ្នឹងយល់ទេយល់តាបើសិនជាគ្រប់យ៉ាងវាត្រូវបញ្ចប់អស់ហើយវាមិនមិនចាំបាច់ឲ្យស្រួលមានចាំបាច់ឲ្យប្រ យ័តអីនឹងពយលទេក្នុងអរកថាពយលថាកុំមើបើគ្មានកាត់ចិច្ចចាំបាច់កុំមើកុំមើកុំមើបើមិនចាំបាច់ទេហ្នឹងតែបើជ្រុលជាមើឧទាហរណ៍ថាវាមានរឿងអញ្ចេះព្រះអង្គឲ្យសង្រួមមកដល់ពេលសង្រួមរួមដើរទៅទៅចូលផ្ទះគេហ្នឹងហើយដល់ចឹងឲ្យមើលគឺកាចកលេសទៅវាចំអីចឹងទៅណាហ្នឹងហើយ